7វ៉ាកោះពុទ្ធសករាជ2546នៅក្នុងពេលនេះនេះគឺជាពេលវេលាដ៏ពិសេសសំខាន់សម្រាប់បច្ចណាហើយពុទ្ធបរិស័ទទាំងអស់ដើម្បីបង្អោនចិត្តយកបុណ្យ បនកើតក្នុងពេលនេះគឺបនកើតតាមរយៈពីរហេតុទី1គឺបនកើតអំពីស្ដាប់ពធហើយទី2បនកើតអំពីអង្គុយធ្វើសមាធិតាមពរទេសនាគឺអនុវត្តអញ្ចឹងនៅពេលណាដែលស្ដាប់នោះគឺកណ្ណាបើសិនជាខ្ញុំប្រកាសណាស្មារតីនេះ ប្រាប់ថាមិនធ្វើចឹងមកគឺធ្វើតាមសម្លេងប្រកបទេសនាបានន័យថាបុគ្គលឆ្លងពីក្រោយនេះទៅកាន់ក្រោយអាយទៅកាន់ក្រោយនេះដោយសម្លេងអន្តថិតដូចជាកូនគូកូនដែលឆ្លងទឹក ពីក្រោយខាងអាយប្រកាន់ក្រោយខាងនេះតាមទម្រេងនៃរបស់វានៅក្នុងកំពីវត្រៃវិណោពពុទ្ធលោកពោថាញាតិពុទ្ធទាំងឡាយសាវកខាងក្រោយធ្វើដំណើរទៅសាទៅប្រណិទានតាមសាវកជនមុនអ្នកក្រោយដើរតាមអ្នកទៅមុន ដូចជាមេគោនគរគោមេគោនៅស្រោយខាងនេះហើយគោគោនៅស្រោយខាងខាងដល់ពេលទៅការឆ្លងលើរំស្រែដល់កូនតិចសម្លេងដល់កូនតិច មួយសម្លេងវាតូចហើយយើងតូចបន្តិចវាតូចបន្តិចកុំឲ្យបាត់បន្តិចនៅពេលមើលមកទៅស្រែកមកមកតាមទៅកូនគុណកូនសម្លេងនេះទេអញ្ចឹងក៏ខ្សែឆ្លងទឹកទៅតាមសម្លេងរបស់នេះ ហើយជាមិនដឹងខាងនេះវានៅកន្លែងគេនៅក្រោយខ្លោះប៉ុន្តែនេះចេះតែរូមកមកមកចឹងទៅអញ្ចឹងកូនកូនវាស្គាល់ទឹកវិសាលទឹកទៅតាមសម្លេងនៃរបស់គេហើយវាក៏ឆ្លងអត់ទៅយ៉ាងណាមិញពុទ្ធបរិស័ទទាំងឡាយដែលត្រូវប្រសំបុណ្យកុសល ឡើងឲ្យផុតអំពីបានធ្វើដំណើរទៅតាមតាមពួតតាមទានតាមរយៈសមាធិក្នុងទីនេះតាមប្រលេងរបស់ធម្មតានៃទស្សនាសំខាន់ដែលធ្វើសម្រាប់ក្នុងទីនេះគឺអនាបានសតិសំខាន់នេះអញ្ចឹងអង្គុយទៅស្ងៀមណា ពីគល់តែជាងស្ដាំព្រឹកជាងស្វេឬជាងស្ដាំព្រឹកជាងស្វេហើយជាងជាងជាងជាងនេះក៏តែជាទឹកឲ្យប្រអប់ជាងនៅត្រង់ក្បែរជាងខាងក្រៅដើម្បីទៅបានយល់កុំឲ្យព្រោះដល់ទៅព្រៃអនាគតរបស់ទៅទៅជាណាចឹងជាងជាងយើងឲ្យប្រអប់ ជាងយើងលើកកំពូលជាងយើងខាងក្រៅពួកកន្លែងកំពូលជាងមានកន្លែងបាក់ជាងមានក្បែរណានៅត្រង់តំណជាងអង្គុយជាងយើងយើងបាក់ខាងក្រៅមកហើយជាងខាងលើគឺយើងយកទៅទួតជាងលើហ្នឹងហើយឲ្យត្រង់ប្រឡាក់នឹងការគយទៅ ឥឡូវបន្តកាយឲ្យត្រង់ណាដូចពេលពេលឡើងលើកដល់ទឹកចិត្តយើងយើងលើកទៅាំមីក្រូមិនចេះបើកមើលមកអត់កុំឲ្យលឺពេកតែយើង យើងដកចកេះនេះទៅដកចកេះដកចកេះឲ្យត្រង់មកហើយយកយកដៃយើងព្រួតលើលើជើងយកដៃយើងព្រួតលើជើងដៃស្នាមព្រួតលើបាត់ដៃស្វែងហើយដាក់លើផ្លូវដាក់លើផ្លូវអញ្ចឹងគួរយក ឥឡូវប្រងមានមុខអោនចុះទៅណាណាមានមុខអោនចុះទៅហើយស្នឹកស្នេហ៍យើងយកទៅតិចមួយប្រើបានហើយទៅលុបនៅប្រើយកជាលើប្រមោចិត្តដាក់ក្នុងគ្រូណោះណាប្រមោចិត្តដាក់ក្នុងគ្រូ ស្លៀកបេះដូងយើងក្នុងគ្រុងឥឡូវយើងនឹកផ្នែកទៅប្រមូលចិត្តដាក់ក្នុងគ្រុងឥឡូវយើងនាំគ្នារលឹកបង្ហើមចូលបង្ហើមចេញក្នុងពោះក្នុងគ្រុងក្នុងពោះបោះបង្ហើមទៅទៅនឹងបាននៅថាយើងខ្យល់បោះបង្ហើមទៅទៅ បើហើយចេញវែងមកដឹងហើយចូលវែងទៅដឹងបើហើយចេញវែងដឹងចូលវែងដឹងអញ្ចឹងសតិស្មារតីយើងរលឹកនឹកចង់ដល់ហើយចេញចូលក្នុងទ្រុងក្នុងពោះលែងចិត្តច្បាស់ហ្នឹងលែងចិត្តបាងលែងចិត្តដៃលែងចិត្តស្នងចិត្តទាំងអស់ គឺស្មារតីយើងរុលចូលក្នុងខ្លួនយើងណាស្មារតីយើងរុលចូលក្នុងខ្លួនយើងហើយតាមកម្លាំងដូចចោលចូលនិងចោលចេញដោយវិរៈដាក់ពីទិញពីពោះហើយដកដង្ហើមវែងវែងដកដង្ហើមចេញវែងដឹងចូលវែងដឹងនៅយើងឧស្សាហ៍ធ្វើចឹងបានប៉ុនច្រើនណាស់ ពេលត្រូវដង្ហើមចូលនឹងបានបំ4បំ1 2 3 4ដកដង្ហើមចេញបាន9ដកដង្ហើមចូលបាន9នេះបំលផលតាមរយៈចិត្តដែលយើងដឹកចិត្តដង្ហើមចេញនិងដង្ហើមចូលជាបំពោះជាងទៀនហើយនឹងសិលដែលយើងបានធ្វើរួចមកហើយ បុណ្យនេះបុណ្យបរិសុទ្ធបុណ្យស្អាតបុណ្យកើតតាមដង្ហើមចូលមាន4នោះគឺកើតឥន្ទ្រីឆន្ទៈវិរិយៈចិត្តៈនិងវិមង្សាហើយដកដង្ហើមចូលក៏បាន4ក៏បុណ្យកើតឥន្ទ្រីឆន្ទៈ1វិរិយៈ1ចិត្តៈ1វិមង្សា1ដកដង្ហើមចេញដឹងចូលដឹង បើនៅចូលនៅចេញបានបន8នេះបានបន8 8បនហើយក្នុងបនមួយដែលហៅខណ្ឌទៀតនោះគឺចិត្តយើងពេញចិត្តនឹងដកបន្ថយចេញនឹងចូលជាយាមតាំងស្មារតីតាមដានតាមដឹងនៅបន្ថែមចេញនឹងបន្ថែមចូលហើយយកចិត្តទុកដាក់ប្រមូលចិត្តឲ្យមូល តាមចំណងខ្សែបន្ថែមទាំងហំចូលហើយបញ្ញាច្រានចោលនៅអតីតអត់ដែលនៅគាត់ទៅវិញខ្លួនយើងដែលយើងឆ្លប់យើងជាប់ពីផ្ទះមកច្រានចោលអស់នេះបំខែពីហ្នឹងដង្ហើមចូលមួយបាន14ដង្ហើមចេញមួយបាន14បូកចូលគ្នាជា8បងក្នុងបងមួយមានផល5 អាយុវណ្ណៈសុខៈពលៈបរិជាណៈអាយុបានន័យថាអាយុវែងនេះនេះចង់បានអាយុវែងព្រះសម្ដែងថាមានពិភពទាំងឡាយបើសិនជាបុគ្គលណាចង់បានអាយុវែងដល់កាត់ឬលើសអំពីចាស់អ្នកទាំងឡាយក៏បីចម្រើនអតិបត្តិធម៌ អតិបាលធម៌នេះវាឆន្ទៈវិរិយៈចិត្តវិមង្សាបុណ្យ4មិនគឺបុណ្យអតិបាលធម៌ហ្នឹងឯងបុគ្គលណាចម្រើននៅអតិបាលធម៌គឺយើងចម្រើនធម៌ហ្នឹងកំពុងចម្រើនហ្នឹងនឹងត្រូវបាច់កម្មទីកម្មទីវរិយទាំងអស់ដែលនាំឲ្យអាយុខ្លីឈឺច្រើន កម្មជាដែលเคยធ្វើមកទឹកដល់ជីវិតដោយខំជន់មកោបោះឬដោយហេតុណាមួយទៅដាច់អស់អស់កម្មពីមនុស្សនេះនឹងត្រូវដល់អាយុវែង80ឆ្នាំ100ឆ្នាំនិង120ឆ្នាំហ្នឹងអាយុផលបំកើតអំពីបំមួយវណ្ណៈពណ៌សម្បល់ខ្លាំង យើងខៀវយើងលឿងពណ៌ស្អាតណាស់យើងពណ៌ថ្លាមានសម្បុរច្រាស់ណាអ្នកចម្រើនចិត្តហ្នឹងគឺមានសម្បុរច្រាស់មានសម្បុរថ្លានិងវណ្ណៈសុខៈមានសុខចិត្តល្អបាត់រត់តើកាត់ទូក្បាលចូលមុខលើឈាមណែនធូរបាត់ប្របាក់ចិត្តគឺ បាត់កើតទុកទុកដែលមានក្នុងចិត្តទាំងបានបានដែលស្ពាយជាប់មកជាមួយកើតអំពីប្តីធ្វើបាបប្រពន្ធធ្វើបាបកូនធ្វើបាបឬក៏ខាត់បងទ្រព្យសម្បត្តិក៏ត្រូវអស់សុខៈនឹងបានន័យថាមានសេចក្តីសុខជារូបអធិតាមទៅការនិងទៅចិត្ត ក្រៅគាត់ឈឺច្រើនទៅដល់មកដល់ជាមានសុខភាពល្អនឹងកើតហើយចិត្តនេះឆ្លប់ផុតឆ្លប់ញាត់ញ័រឆ្លប់សេចក្តីស្បើកចម្រេងច្រើនពិបាកចិត្តច្រើនលើស្ងប់បានសុខស្រួលនេះសុខសាក់ពលៈមានធម៌ពលតាមផ្លូវកាយនិងធម៌ពលតាមផ្លូវចិត្ត កាលពីដើមភ័យផប់ច្រើនបើគឺយើងជំរុញអាណាបានទៅទៅសរសៃក្នុងខ្លួនយើងនឹងរៀបឆ្កាស់សរសៃទាំងអស់ឲ្យប្រកបទៅស្មើធ្វើចិត្តយើងឲ្យប្រកបទៅស្រួលណាចាយនឹងចំមានកម្លាំងល្អចិត្តកលៈកម្លាំងចិត្តចិត្តនឹងមានជំនឿសុខមានជំនឿខ្លាំង មានដំណាភាពមានភាពអង្អាចមោះមុតនៅក្នុងជីវិតប្រចាំថ្ងៃនៃការរស់នៅនេះតលៈបដិធានៈរៀនឆាប់ចេះស្ដាប់ឆាប់ចូលគិតឆាប់ចេះទន្ទឹងមានរៀនឆាប់ចប់ប្រាជ្ញាឈ្លាសវៃប្រតិពលខ្លាំងកម្រិតអាចដោះស្រាយនៅបញ្ហាអីនៅក្នុងការរស់នៅប្រចាំថ្ងៃបានដូចចិត្ត อายุอายุเววรรณะពណ៌ប្រមល់ល្អសុខៈជារោពលៈមានកម្លាំងកាយចិនរិទ្ធិនៈបញ្ញានេះអានិសង្សទាំង5ប្រការនេះគឺកើតអំពីបំមួយដែលយើងដកសរចូលទៅ ចុះដល់បនចូលដែលមាន4បន5បនដល់20មានអានិសង្ឃ20ហើយចេញមក20ទៀតដល់ទៅ40អានិសង្ឃដល់អំចូលមានអានិសង្ឃ20ដល់អំចេញមានអានិសង្ឃ20ចិត្តទៅគ្រាន់តែចូលហើយនឹងចេញបានអានិសង្ឃ40ចុះបើយើងព្យាយាមចំណាយអង្ហែចេញចូលដល់រោ នេះដល់ដង្ហើមចូល100បានបន400ដង្ហើមចេញ100បានបន400ក្នុងបនមួយមានអានិសង្ស5 5គុណ800ទៅគឺប្រហែលប៉ុណ្ណោះនេះបនកើតអំពីសមាធិបនកើតអំពីជំរះចិត្តព្រោះហេតុណាព្រោះហេតុនឹងហើយ បានក្នុងសម័យព្រះដ៏មានលទ្ធិនៅពេលដែលបរិស័ទបាត់នៅពធទេសនាតាមបានពធទេសនាហើយព្រះជាម្ចាស់លោកទេសនាលោកទេសដើម្បីបំពេញអធិស្ស្រ័យដល់សត្វលោកនៅពេលទេសនាអញ្ចឹងទៅបានសម្រេចធម៌នៅក្នុងសម័យព្រះជាម្ចាស់ការប្រអងធ្វើដំណើរទៅតែមួយ ហើយតាមអានវីតាមអានវីស្រុកឲ្យស្រុកទេប្រការៈនៅក្នុងសម័យដែលព្រះជាម្ចាស់ធ្វើដំណើរទៅដល់នៅស្រុកក្នុងដែននោះចំណាយផ្លូវ30យោជហើយមួយយោជ16គីឡូណា160 220ជា380គីឡូហើយ ការធ្វើដំណើរព្រះជាប់380គីឡូម៉ែត្រធ្វើដំណើរទៅដល់ដែនអានវីនោះនៅពេលដែលព្រះនៅមានអាភិបធ្វើដំណើរទៅដល់ពេលនោះពុទ្ធបរិស័ទទាំងអស់នៅក្នុងដែននោះអ្នកខ្លះក៏ឆ្លងពេញព្រះអ្នកខ្លះគឺលើសោសំឡេងជាកសែព្រះពិថាព្រះសមាសੰពុទ្ធ ព្រះអង្គជាអរហន្តជាបុគ្គលឆ្នៃចក្រលះសម្មាសម្ពុទ្ធោត្រាស់ដឹងប្រតិដោយព្រះអង្គឯងដូចជាចរណៈបរិបូរដោយវិជា3វិជា8សិទ្ធកោវាដំណើរល្អលោកតវិទូជាបានលោកអនុត្តរោមានគុណធម៌ដ៏ពិសេសឥតមានជនណាដល់ឡើយបរិសុទ្ធមសារភេព្រះអង្គជាអ្នកដឹកនាំប្រពុត្រីធ្វើដំណើរធ្វើទៅកាន់សកកម្មទាន បថាទេនសណាំជាគ្រូនៃទុគទេវតាភគវីព្រះអង្គជាចៅនភពគឺព្រះអង្គឈប់ត្រឡប់កើតទៀតហើយសំឡេងដល់ពីរោះពេលឈ្មោះដល់ពីរោះសោះស្រាយពេញចន្ទូទីធ្វើឲ្យស្រុកក្នុងដែនអាណទីมันអាចប្រងនៅបានទៅធ្វើដំណើរទៅបាត់កតទេសនាប្រគិនចង្ហាន់បាត់កតទេសនាទាំងចាស់ទាំងក្មេង មិនមែនប្រតិចាស់ចាស់ទេតាំងពីមេតាំងចាស់ក៏មិននឹកខ្លួនក្នុងសម័យនោះគឺមានស្ត្រីម្នាក់កូនជាលំបានឈ្មោះពេកការៈអាយុ16ឆ្នាំនៅក្នុងចំណោមមហាជនមានពេកស្រីម្នាក់អាយុ16ឆ្នាំពេលនោះព្រះជាម្ចាស់លោកសម្ដែងធម៌ទេសនាអំពីសេចក្តីស្លាប់តាមដង្ហើមចេញចូល លើកឲ្យពិចារណាថាអញមកនឹងស្លាប់សេចក្តីស្លាប់នឹងមានដល់អញអញជាស្លាប់នឹងរួចស្លាប់មកជាស្លាប់បណ្ដឹងពេលណាបើដល់ហើយចូលហើយមិនចេញក៏ស្លាប់ដល់ហើយចេញហើយមិនចូលក៏ស្លាប់ស្លាប់នឹងមានដល់អញអញប្រកបជាស្លាប់អញជាស្លាប់នឹងរួចនេះលោកឲ្យពិចារណាអញ្ចឹង ហើយឲ្យពិចារណានឹងលោកមិនឲ្យពិចារណាគ្រាន់តែបាត់ធម៌នោះទេបាត់ធម៌បដាពិចារណាបដាហើយទៅយកកម្មវិធីសិក្សាដែលទទួលអំពីព្រះរឿងសេចក្តីស្លាប់នេះយកជំរឿនតាមចិត្តណែទៅស្ទះវាជំរឿនដែរអញ្ចឹងយើងយើងរៀនកម្មដ្ឋាននេះហ្នឹងណា ឡើងទៅផ្ទះវិញទៅចម្រើតាមផ្ទះចម្រើតាមកន្លែងលក់កន្លែងដើរកន្លែងធ្វើការទៅពេលអង្គុយផ្សេងផ្សេងក៏ដឹងដង្ហើមផ្សេងចូលខ្លាំងចឹងទៅពេលដេកទៅឈៀតដង្ហើមផ្សេងចូលខ្លាំងចឹងទៅពេលអង្គុយនឹងបរោអត់ធ្វើការអីក៏គិតដង្ហើមផ្សេងចូលរយងជើងចឹងខ្លះទៅពេលលក់ដូរចឹងដែរ គេធ្វើអីក៏ធ្វើទៅប៉ុន្តែសោតធ្វើខ្លះទៅអត់មានមកអីមិនមិនមិនមិនដឹងចេញដឹងទៅដឹងចេញដឹងទៅបងយើនេះសំណាក់យកណាស់ប៉ុន្តែយកបានមកពីមិនដឹងរឿងឥឡូវដឹងរឿងហើយត្រឡប់ទៅវិញទៅចំនួនចាស់តាមអាននេះចេញដឹងទៅដឹងចេញដឹងទៅដឹងមិនតែថាតែស្នេហ៍នេះ យើងអង្គុយប្រោសយ៉ាងជើងហ្នឹងក៏ដកដង្ហើមចេញចូលមកដែរយើងអង្គុយក្នុងឡានហ្នឹងក៏ដកដង្ហើមចេញចូលមកដែរយ៉ាដឹងទាំងអស់មកដឹងយ៉ាងអ្នកលក់អ្នកដូរនៅតាមទីផ្សារក៏ដូចគ្នានៅធ្វើការក៏ដូចគ្នានៅវត្តក៏ដូចគ្នាយើងស្ទាបតែ5នាទីក៏ធ្វើបានដែរមិនចាំតែមានមកមានពេលនេះព្រោះយើងរវល់ បើអញ្ចឹងចន្លោះ5នាទីធ្វើ5នាទីចន្លោះ10នាទីធ្វើ10នាទីចូល9អានិសង្ឃ័យចេញ9អានិសង្ឃ័យណែសំខាន់ប៉ុណ្ណឹងដែរនៅពេលណាដែលប្រាថ្នាតាមពុទ្ធបរមទូលព្រមបានសម្ដែងប្រកបទេសនាចាក់ឡើងកណ្ដាល មហាជនទាំងឡាយបានយកកម្មវិធីសិក្សាអំពីព្រះនឹងយកទៅធ្វើនៅផ្ទះក្នុងចំណោមនៃមហាជនទាំងអស់មានតែសកលម្នាក់ទេដែលលេចធ្លោជាងទេគឺនាងទេវសារ៉ានឯងនាងជាកូនជាម៉ាពេលនាងខលបាក់នាងគិតស្លាប់តាមដៃដែលនាងក្បិល ពេលមានដំបានតាមទឹកធ្វើការងារឲ្យស្អស់យើងគិតថាអញស្លាប់អញមកជាស្លាប់សេចក្តីស្លាប់នឹងមានដល់អញដង្ហើមចូលមិនចេញស្លាប់ដង្ហើមចេញមិនចូលស្លាប់នាងវិចារណាអំពីសេចក្តីស្លាប់អស់រយៈកាល3ឆ្នាំបន្តឡើងចម្រើនឡើងដល់យើងហូរទាំងយប់ទាំងថ្ងៃបំណង គឺកើតឡើងជាងចិត្តទាំងថ្ងៃដោយសតិស្មារតីរបស់នាងមិនភ្លេចចលនានាទៀតទេចលនានាធ្វើណាចលនានាធ្វើអត់ដល់រហូត3ឆ្នាំបំពុគោគោទៅពេញដល់ពេញព្រៃព្រៃកាត់ជាតិបន្ថោព្រះជាម្ចាស់បន្ទាប់អំពីរយៈកាល3ឆ្នាំកន្លងមក បើចិនស្រីនៃយើងលោកតែងរំពឹងពិចារណានៅពេលគិតលើប្រមោទលើរិស័យឆាប់ចាប់ពីគាត់ក៏តកបណ្ដាបត់ចក្រវាលដើរទៅទៅមកចាប់ណាមានវិស័យនិងកថាគុណក៏ប្រអងទៅប្រោះប្រាំងចាប់ណាមានវិស័យនិងការវៈក៏ព្រះអង្គលើចាត់ការតាមវៈឲ្យប្រទេសស្នាប្រប្រាំងទៅ បានលើកកម្មាកម្មាទៅឃើញយានទៅសការៈចូលក្នុងបណ្ដាញាណរបស់ព្រះហើយចូលសម្លាញ់ញាណណាព្រះនឹងចង់ថាអោញាណទេសកាចាត់តាំងអំពីតថាគតទៅទស្សនាដល់ថ្ងៃនេះ3ឆ្នាំហើយមានបានយកកម្មវិធីសិក្សាពីតថាគតទៅរៀននៅផ្ទះធ្វើការបណ្ដារៀនបណ្ដាធាវនាបណ្ដាបណ្ដាបណ្ដា នៅក្នុងថ្ងៃនេះនាងពេលសកលព្រះអស់អាយុត្រូវស្លាប់នៅពេលអាយុ19ឆ្នាំនៅពេលណាដែលតថាគតបានធ្វើដំណើរទៅនាងមិនទាន់បាត់ខោទស្សនាកទេរបស់នាងមិនទាន់ទៀងទេនៅពេលណាបាត់ខោទស្សនាចាប់ខោទស្សនាកទេនាងទៅទៀងបន្ទាប់អំពីបាត់ខោទស្សនាទៅ មានតែទៅដល់សេចក្តីខ្វះព្រាមមើលរំពេចក្នុងផ្ទះរបស់ខ្លួនបន្ទាប់អំពីសេចក្តីខ្វះទៅមានទេកថានឹងទៅធ្វើដំណើរទៅកាយទេវតាខាងបសុទ្ធដែលសាងការអប់រំចម្រើននៅស្មារតីក្នុងស្មារតីចារណានៅសេចក្តីខ្វះយកញោមពុទ្ធបរិស័ទទាំងឡាយ ចាំបើព្រះចិនអស្រីទ្រង់បានបំពេញបចារណាឃើញនិស្ស័យនាងទៅកតាដូច្នេះហើយក៏ព្រះអង្គធ្វើពុតដំណើរជាមួយចោមរួមដោយពិភពសង្ឃទាំងឡាយច្រើនរយធ្វើដំណើរទៅកាន់ដែនអលវីម្ដងទៀតនៅពេលព្រះចិនអស្រីទ្រង់បានយងយះធ្វើដំណើរទៅដល់ស្រុកនោះអ្នកស្រុកក្នុងពេលនោះកាលណាបានលើចូលព្រះយាមមហា ក៏នាំគ្នាធ្វើដំណើរទៅទូក្លឹបកងរំពងចង្កៃចង្ចាក់ដើម្បីឃើញប្រសាទដែរព្រោះកិរិយាបានគឺនឹងព្រះជាការត្រង់ព្រះដែលអោហើយចិត្តទៅចាំជួបបានមកប្រទេសដែរម្ល៉េះហើយក៏ទៅញាងទៅសកា នៅពេលដែលខ្លួនបានកាត់ពិចារណាចិត្តយើងចុះក្នុងផកមានការពិចារណាអំពីក្តីផ្លាស់រើរើអាត្មាអញមកជាស្លាប់អញមកជាស្លាប់សេចក្តីស្លាប់នឹងមានដល់អញពិតប្រាកដជាក់ជាចឹងឡើយចិត្តរបស់នោះវាស្លងចុះក្នុងបខហើយការងារតម្បាននៅដដែល បានទាំងការងារអំបានបានទាំងបកតនាងពេលសកម្មការដែលបានសាក់ខរយៈកាល3ឆ្នាំនាងជាស្ត្រីមានចិត្តនឹងធឹងមិនលេះឡាក់មិនលេសសើចជាបុគ្គលស្ងាត់ស្ងៀមនាងទឹកមុខស្មើស្មើដោយពិចារណាទៅស្ដីស្លាប់មានចិត្តប្រកបដោយជាប្រងើកន្តើយក្នុងសង្ខារកោ នឹងហៅកោតបស្សនាញាណហើយចាំដែលលើសូត្រព្រះនិទេសនិទេចាំទៅជួបព្រះដោយសម្គាល់ថាព្រះដូចជាបិតារបស់ខ្លួនដូចជាពុកបង្កើតរបស់ខ្លួនអញ្ចឹងទៀតចំទៅទេទទួលពេលនឹងឪពុកប្រើអាកូនខោបោះឪពុកនេះខោបោះ ហើយបើទៅកូនទៅអអញព្រះជាម្ចាស់លោកយាងមកឆ្ងាយណាស់សម្បំដល់ស្អីមិនទៅស្ដាប់ធម៌ទៀតទេថែមនឹងគាត់ឯងទៅទៀតហើយឯងនៅធ្វើសាមិនឲ្យទៅស្ដាប់ធម៌ប៉ុន្តែខ្លាចអីខំប្រឹងខោបោះគាត់ព្រួយទៅដល់រួចចឹងទៅបានពលាតិឆេនឹងរត់ទីងងាប់ ដល់រកឃើញទៅពេលនោះទៅដល់កន្លែងព្រះហើយក្នុងសម័យនោះប្រទេសឥណ្ឌាគេមានទម្លាប់ពេលដែលគេចូលទៅអង្គុយបាត់ខទេសនានេះគេតែងទឹកផ្លូវឆ្លោះកណាចំពីមុខព្រះគេអត់អង្គុយចិត្តទេគេទុកផ្លូវចំឆ្លោះនៅមកព្រោះមានរឿងច្រើនណាស់សម័យព្រះដែលទុកផ្លូវហ្នឹង ត្រូវមានមនុស្សមនាណាមានភ័យមានអសន្នហើយត្រូវឲ្យព្រះជួយកូនចៅអីចង្កាបីកូនរត់មកដល់យកមកដល់បានដូចជាព្រះរលានដែរប្រាប់តមកមកពេលយើងខលស្ដាកូនយៈពីនៅចាក់ទីអស់ទីដល់ទី3 3កូនមកយកស្វាយព្រះដាក់ដាក់លើជើងព្រះប្រគេនព្រះបរិសុទ្ធអង្គរាជសម្បត្តិកូនហើយទៅយកទាំងឯកានទៀត ហើយព្រះជួយព្រះជួយរួចទៅនឹងផ្លូវនឹងគេអត់បាត់ទេគេទុកឲ្យទៅអើយនាងនោះធ្វើដំណើរខាងខាងមកព្រមជួយជួយចង់បរិស័ទទៅមកបាត់រតាឡាពេលពេលនោះព្រះលោកចោលទៅនេះក៏លេចច្បាស់ចំនាងទេកតាសម្លឹងទៅចំសារបាផ្សេងដោយព្រះអង្គទូលកទេរបស់នាងព្រះនគរថាអោននាងទេកតា ពេកមិនទាន់ទៀងទេបើសិនជាមិនបានស្ដាប់ថាពុទ្ធតែទៅបានស្ដាប់ធរថាពុទ្ធមានកតេទៀងបន្ទាប់ពីស្ដាប់ទៅហើយចំណេះបោតតាហើយស្ដាប់ទៅបោតតាទៅហើយអស់អាយុទៅបោតតាដល់ទៅទៀតថាកតេទៀងនឹងទៀងនឹងចាំនិយាយថាម៉េចមិនមែនចាំនិយាយតែចិត្តម្ដងទៅម្ដងទៅទេ ចាំនិយាយថាការមិនទាន់ជួបព្រះមានទៅកើតក្នុងនរកខ្លះព្រះខ្លះអសូរកលខ្លះដេរឆានខ្លះតែនៅពេលណាមិនទាន់ទីបានស្ដាប់នៅកថាទេសនាណាបានស្ដាប់នៅកថាទេសនាពេលនោះប្រទេសរបស់យើងទៀងហើយមានការកំពុងធ្វើឡើងយ៉ាងគឺ7ជាតិជាតិបានមកទៀតមក យ៉ាងយូរ7ជាតិការកំណត់ការប្រតិបត្តិយ៉ាងយូរ7ជាតិទៀតបានតែមួយទៀតនឹងកតេរបស់យើងទៀនអញ្ចឹងយើងគិតទៅតាមរបស់ខ្លួនហើយគិតទៅតាមរូបកាយអសូរកាយនិងទេរឆាននៅពេលដែលព្រះជាម្ចាស់ចោលចាក់ហូបចង់អញ្ចឹងមានគិតថាព្រះជាម្ចាស់រំចាំមកអូនចាំអញឲ្យតើមិនប្រងសម្ដែងផលទេសនាទេ ដែលអញ្ចឹងចូលទៅចិត្តទៅមានទៅចូលមកដល់ចិត្តព្រះធម្មយកឡាបានគុណព្រះក្រឹតព្រះទៅជួគ្រាមសួរទៅមានទៅប្រការបានមានលោកអំពីណាណាមានខ្លោចថាទូបង្គំមិនដឹងទេមានអត់ដឹងទេអ្ហ៎ នាងឆ្លើយថាបបទឹកព្រះអង្គដឹងនាងដឹងរឿងអីបបទឹកព្រះអង្គអត់ដឹងផងនៅប្រាថ្នាអញ្ចឹងហើយពេលហ្នឹងលោកគាត់នឹកថាអូយនាងនេះបេះស្លាស់មែនទេនេះតើនេះនាងកំមុំនេះអាយុ19ឆ្នាំមកស្វែងគុណសាស្ត្រតាមព្រះអង្គលោកសួរបែរតលេះឡោះជាមួយព្រះ ហើយដល់ពេលអញ្ចឹងទៅព្រះអង្គលោកដឹងចិត្តរបស់អ្នកស្រុកកំពុងតែជ្រួលជ្រើងគិតគូររឿងហ្នឹងទៅចោលនាងព្រះទៅចាប់ដើមសួរនាងរស់ទៀតមើលនាងទេកតានៅពេលដែលនាងធ្វើដំណើរមកអាពុទ្ធសួរជំនាញមិនដឹកមកពីណានាងស្គាល់មិនដឹងនាងចង់និយាយខំហ្នឹងបកគាត់ព្រះអង្គដល់សម្រាប់ទូបង្គំគិតឃើញថា ប្រពុតទាំងឡាយលោកមិនមែនលោកមិនមិនមិនដែលសួរថាមកពីផ្ទះទេលោកគ្មានពេលណាមកសួរអញ្ចឹងទេណាណាក៏មកពីផ្ទះដែរវាដឹងគ្រប់តែគ្នាហើយប្រពុតណាគ្រាន់តែមកពីផ្ទះចឹងសួរដែរអញ្ចឹងទូមគុំគិតតបងសួរទូមគុំសួរអញ្ចឹងទេសួរថាតើទូមគុំនោះស្លាប់ពីជាតិមុននៃណាមកកើតជាតិនេះមកកើតជាតិនេះក្នុងជាតិនេះជាតិមុននៃណា ឲ្យទូអង្គមហ្នឹងមិនដឹងទៅចិត្តមុននៃណាទេបងឲ្យពររសាគុណមានប្របីហើយត្រីហើយរសាគុណចាំជួយចំណេះចុះពេលរសាគុណសួរថាយើងត្រឡប់ទៅវិញយើងទៅណាតែយើងឆ្លើយថាមិនដឹងចាំយើងតែម៉េចបបិទ្ធព្រះអង្គហើយទូអង្គមគិតទៅថាបងអត់ទៅផ្ទះគុណសួរធ្វើអីខំបានមកប្រាជ្ញចំណាយលំណែមកធ្វើរឿងកាហ្វេកប៉ុកអញ្ចឹងទេ ការដែលសួរហើយប្រកាសជាព្រះអង្គសួរថាស្លាប់ពីនេះទៅទៅកើតណាចិត្តទៅទូមគុំអត់ដឹងថាស្លាប់ពីនេះទៅកើតចិត្តទៅកើតចិត្តទៅកើតនៅណាអញ្ចឹងបាននិយាយថាមិនដឹងបានព្រះអង្គឲ្យព្រះរសាធំនាងស្រីហើយដែលថាពុទ្ធសួរអញ្ចឹងដែរចុះប្រស្នាទី3តថាពុទ្ធសួរតែនាងដឹងនាងឆ្លើយមិនដឹងតែនាងចង់និយាយថាម៉េច នេះយើងខ្លាចតែដឹងទៅវិញយើងមិនដឹងហើយយើងខ្លាចតែដឹងទៅវិញតែបបព្រះអង្គទូគុំដឹងដឹងដឹងគឺដឹងថាមុខជាស្លាប់សេចក្តីស្លាប់នឹងមានទូលមង្គមទូលមង្គមជាអ្នកស្លាប់ជាស្លាប់នឹងរួចពិតជាស្លាប់ស្លាប់ទៅគ្នាចុះប្រស្នាទី4លផាពុទ្ធសួរចំនួនដឹងមានដឹងនឹងស្វែងដឹងនោះចង់និយាយមិនចង់និយាយថា មិនដឹងមិនដឹងជាស្លាប់មកណាយកទៅថ្ងៃឬនៅកន្លែងណាមកមិនដឹងទៅមិនដឹងហើយឆ្លើយថាដឹងដឹងហើយមិនដឹងវិញវាប្រស្នានឹងនិយាយរឿងដឹងមិនដឹងមិនដឹងដឹងនិងមិនដឹងមិនដឹងមិនដឹងដឹងនិងមិនដឹងមិនដឹងបីដឹងមួយមកកំដឹងទៅវិញកំដឹងដឹងទៅស្លាប់មិនដឹងស្លាប់ពេលណា ពេលនោះព្រះជាម្ចាស់ចាក់ទេសនាទេសនាចាក់មានសម្រាប់តោកប្រាំបតិផលឃ្លានមួយរំពេចនេះនឹងសូមចំចាំតោកប្រាំបតិផលយ៉ាងណាបាទណាអង្គុយតែលែងតើបាត់ជើងខ្លះទៅបាត់ជើងទៅធ្វើទៅទៀតទៅស្ដាប់ស្ដាធ្វើស្ដាទៅយកបន់គឺយើងហាត់អង្គុយ ជើងយើងនឹងទៅចឹងមិនឃើញខអីមិនឃើញបាក់ចេះចុះមិនឃើញក្រាចអីរឿងអីណានោះមួយថ្ងៃមួយម៉ោងពីរម៉ោងគឺធុញទៀតទៅឆ្លងទៅខាងនោះមកដល់មកឲ្យអង្គុយខនេះចេះចុះចេះចុះអង្គុយក្រាចពីពីម៉ោងអីគាត់បាក់ហត់យើងធ្វើប្រកែយើងអ្នកអង្គុយដូចនេះអ្នកអង្គុយលេងយើងអង្គុយធ្វើព្រឹងចេះពុច យ៉ាងណាមិញយើងធ្វើកម្មខាងកម្អល់ធ្វើចិនសម្បានដល់ពេលចប់ខទេសនាយើងធ្វើដំណើរដល់ទៅកម្មវិធីទៅដល់ទៅមកទុកដាក់អសុលក្រឹកអតុកញាក់យកសពផងពុវែងប្រកបពុវែងនោះចោលម៉ាំងមកដល់ចំដើមគ្រូយើងដួលគោស្លាប់ទៀតទៅណាតែស្លាប់ស្លាប់អញ្ចឹងណាពេលមកត្រល់ ស្លាប់ទៅអស់អាយុទៅទៅកើតជាទេវតាឋានដល់គាត់បាត់ទៅក្នុងអាយុ19ឆ្នាំសោតាបតិផលបកលទី1ជឿប្រពុតប្រកបទី2ជឿបថប្រកបទី3ជឿប្រសੰប្រកបចិត្តលែងប្រែប្រួលហើយហើយកាន់តើប្រាមិនចេះបាន ទុបអកណ្ណកាពិចារណាទិញតែងជឿទុបអនត្តាលែងជឿស្គាល់លំបាកសាសនាដទៃបាននៅថាអត់ជឿបើយើងសង្កេតមកបច្ចុប្បន្នថាអត់ជឿតែទឹកចំខ្សែកថាមិនគុំជាតែអត់មកជប់ជឿលែងស្វែងរកគ្រូមកអានោះជាកម្មផលប្រកបឲ្យអត់ខំខ្សែក្នុងកំណើតទៅធ្វើបន់កើតខាងជឿធ្វើបោកកម្មរួចជឿចឹងអពុទ្ធ នៅពេលកូនស្រីដួលពោប្រត់ឡើងជាឡើងកូនលើកកូន3អោជីវិតកូនអញណាអីពុកស្រីម្លេះហើយស្លាប់សោស្លាប់នឹងប្រដាប់ប្រដារបស់កុកមិនដែលស្លាប់ដល់ដំណាបៃតាប់ត្រង់ទៅព្រោះគ្មានបំណងមានចេតនាទុកដេញលោកអត់ដឹងថាកូនមកទេ ប៉ុន្តែបន្ទុកភ្នាក់យកសពចោលមកនឹងទៅទៅចាំកូនស្លាប់ទៅយំយើងអស់ចិត្តអញ្ចឹងទៅគាត់មានកូនតែមួយហ្នឹងឯងគាត់អត់មានប្រពន្ធទៅទៀតកូនស្រីតែមួយនឹងទៀតទៅធ្វើបន់សន្សំកសលឲ្យកូននឹងហើយគាត់ធ្វើដំណើរទៅស្វែងគុំព្រះទៅដល់ស្វែងគុំព្រះព្រះលោកសួរថាណែព្រាម អ្នកមកអំពីណាមានចិត្តចុះព្រមងាស់ព្រោះហេតុអ្វីបានជាត្រារបស់អ្នកគូពេញទៅដោយចិត្តណែបបពុតព្រះអង្គដោយសម្រាប់ទូប្រាក់បង្គំជាខ្ញុំមានសេចក្តីសោកស្ដាយអឡោះអាល័យកូនស្រីដែលបានបាត់ខត់ទេសនាបានបើធ្វើដំណើរទៅដល់ព្រះទន្ទឹមទូប្រាំគុំទូមង្គមកំពុងស្ដីលក់យកសពញាក់ ហើយក៏ប្រវែងតាមនឹងចំកូនស្លាប់ទៅកូនទូបង្គំអីក៏យុខ្លីម្ល៉េះគ្នាមិនទាន់បានធ្វើបន់សន្សំកសលអីច្រើនផងមិនដឹងជាកតេរបស់នាងទៅកើតពីណាឡើយពេលនឹងឯងព្រះក៏មានអភិលោកពោថាមានព្រៀងកូនរបស់អ្នកមិនមានទុកទេចុះកូនទូប្រមង្គមទៅកើតណា ោតរបស់អ្នកស្លាប់ទៅទៅតែជាទេវតាខាងដល់សុទ្ធនាងនេះនាងតទេជាងតកើតតាមរុកទេវតានាងបានសតតាបតិផលនាងឈប់កើតមរុកដែលអសរកាយដែលខាងក្នុងសង្សាររបស់នេះហើយពេលនឹងព្រៀងតាមណាបណ្ដឹងចូលកូនហ្នឹងបើមិនសោតតាទៅបួសក្នុងសាសនាផងទៅ ព្រោះជាលោកសង្ឃទៅទៅជាវិធទៅហើយចម្រើនកម្មដ្ឋានទៅទៅសម្រេចធម៌ទៅបានអរហត្តផលទៅទទួលកម្មធានដល់ទៅនេះនឹងយើងមកនឹងស្ដាប់ធម៌ហ្នឹងគឺស្ដាប់ឲ្យទៅចំណេញកុំចំណាយពេលហើយវាអត់ចំណេញស្ដាប់ចំណាយពេលអត់ចំណេញនឹងយ៉ាងម៉េចថាដល់ពេលយើងអង្គុយស្ដាប់គាត់អត់បានយកចិត្តទុកដាក់ អត់បានកម្មវិធីសិក្សាអីទៅផ្ទះវិញអត់ម្ដងអង្គុយគេចឹងទៅចហោចឹងទៅទៅចាប់ចប់អង្គីចឹងទៅទៅគេទៅផ្ទះទៅអង្គីចឹងទៅវាសួរតែទៅវត្តទៅទៅទៅស្ដាប់លោកទេគឺតែស្ដាប់លោកទេថាមិនអត់ដឹងអត់លោកបាត់អស់វិញអត់មានអីតិច នឹងដាច់អត់ទៅចំណេញទេដូចយើងរកស៊ីលក់ដូរអញ្ចឹងចំណេញអត់មានសល់ទេអានឹងវាជួយអត់ស្ដាប់មួយស្ដាប់ចំណេញនេះស្ដាប់និយាយនឹងចំណេញធំណាបានអនុវត្តតដល់ខាងពេញវេដឹងចូលវេដឹងចេញវេដឹងចូលវេដឹងចេញវេដឹងចូលវេដឹង បើដង្ហើមចូលទៅដឹងបើដង្ហើមចេញទៅដឹងនេះយើងស្ដាប់បដាយើងធ្វើបដាដល់ពេលយើងត្រឡប់ទៅផ្ទះវិញយកកម្មវិធីសិក្សាទៅផ្ទះដល់ពេលយករៀបស្រីស្ងប់ស្ងាត់ឡើងកាណាបន្តអំពីហូបបាយហូបទឹកបានសិល5បើសិល8មកអំពីអតិជ្ជៈសម្អាតកាយឲ្យយ៉ាងស្រួល តើក្នុងរតុបឲ្យឲ្យឲ្យឲ្យទំនងដាក់អើអើស្លៀកទៅឲ្យយើងហំដាក់ជាងឲ្យយើងតលាយជាងនាសមាសសារឺនារៀនពីខាច់ការពីថ្ងៃមិញអញទៅស្ដាប់ធម៌ទេសនាឬសូត្រធម៌របស់អង្គនោះណាលោក សំដែងថាឲ្យអង្គុយយ៉ាងនេះអង្គុយយ៉ាងនេះគឺអង្គុយពេនភ្នែកបង្កល់កាយឲ្យប្រាំជើងស្ដាំត្រួតលើជើងស្ទេបង្កល់កាយឲ្យប្រាំមានមុខអោនចុះទៅរកខាងខាងអោនទៅនឹងបើយើងត្រួតទឹកយើងបើភ្នែកទៅយើងមើលពីខ្លួនយើងទៅក្រឹបពីហាក់ ណាត្រឹមពីហាត់មួយចំអាមមើលទៅឃើញតែណាដាក់តកប្រឡងស្មិចយកមកហើយលីសូខំទៅផាត់ប្រាថាតើអង្គុយរួចចឹងទៅឲ្យប្រមូលចិត្តដាក់ដល់គ្រូចឹងដាក់សិនដាក់សិនហើយដូចទេសនាប្រាថានៅពេលណាដែលដាក់សំទ្រុំហើយត្រូវដកអង្ហើមចេញវែងចូលវែងចិត្តដកសិន ចេញវែងចូលវែងចេញវែងចូលវែងនេះគឺតាមជាសិក្សាត្រឡប់ទៅវិញយកនឹងបានទៅអង្គុយខ្សែអូនរៀងចាក់ផ្លេចទៅក្រោយមកសួរអត់ទៅឃើញមកសួរនៅទៅតាមជាសិក្សានៅមិនចាំនៅលើសូនចឹងសួរលេងមកវិញពេញណាលេងមកទៀតដល់ហើយលេងមកពីណាទៅណាខ្លាចឈួរ ដល់ខាងចេញវែងដឹងចូលវែងដឹងចេញវែងដឹងឥឡូវសូមសម្ដែងធម៌ប្រកបនៅពេលណាបន្ថែមយើងចេញដឹងចូលដឹងដល់ខាងចេញវែងដឹងចូលវែងដឹងយើងធ្វើយូរយូរទៅចិត្តយើងមូលទៅមូលទៅមូលទៅអាណា5កែអាណា5សម្រាប់អាណា5ដោយសកលហើយអាណា5កែ ស្រាប់តែខ្ចោក្នុងទេគុណយើងមានបទកម្មផ្នែកគឺមានដំណើរឡើងចុះខ្លាំងខ្លាំងដោយស្វ័យប្រវត្តិនេះខ្យល់បូមឡើងបូមចុះមកពេលនោះគឺយើងតាមខ្យល់នោះសតិយើងរំចាំតាមដឹងចុះប្របងដៃយើងព្រមដល់ខ្យល់នឹងតាមឡើងមកមិនបាច់តាមព្រឹងទេគ្រាន់ដឹងទេដូចជាចេះដូចជាអ្នកចិនចេះយើងតាមខ្សែចេះ ពេលណាដំបងហើយយើងដឹងអីរ៉ាដល់វារត់ស្មើជាងគ្រាន់តែទុកខ្សែវាហើយវាទៅស្មើធម្មតាយ៉ាងណាមិញយើងចំណេញកម្មដ្ឋាននឹងបង្ហើបចេញវែងចូលវែងដំបងហើយយើងត្រឹមដល់ដល់យូរយូរចប់ទៅកើតឡើយខ្លួនឯងចប់ខ្លួនឯងឡើយខ្លួនឯងចប់ខ្លួនឯងដល់ហ្នឹងយើងមិនបាច់ខឹងទេគ្រាន់តែតាមដឹងណា ដឹងទៅដឹងចេញចេញដឹងទៅដឹងទៅដឹងចេញដឹងចេញដឹងទៅដឹងតាមដឹងដែលសម្ដែងយូរយូរទៅខ្យល់យើងស្រស់ខ្លីក្នុងខ្លួនខ្លីដង្ហើមយើងខ្លីខ្លីដល់ខ្លីយើងយើងពុទ្ធបរិស័ទតាមដានខ្លីម្ដងណែតាមដានខ្លីម្ដងលែងចិត្តវែងចិត្តខ្លីម្ដងខ្លីចូលខ្លីចេញខ្លីចូលខ្លីចាំងដឹកចេញដឹងចូលហ្នឹងតែខ្លី បើចម្រើនយូរយូរទៅមានកណ្ដៃកណ្មុខកណ្មាត់មានអបើចំណេះអបើចំណត់ដៃចំណេះដៃចំណត់ចាក់ចំណេះចាក់ចំណត់ពេញខ្លួនយើងបើសិនជាមាននឹងកើតមានប៉ុន្តែ100គឺ95%កើតទេព្រោះសំភ័យកំព្រួយចិត្តសន្សំបំនោះនេះដល់ពេលខ្យល់វាបុកវារត់ពេញកសែឈាមអស់ ពេលដែលតាំងកម្លាំងគឺខ្យល់យើងរត់ពេញទៅតែឈាមហ្មងកន្លែងណាសំពីតខ្យល់កន្លែងណាសរសៃសំពីតកន្លែងណាកប់ស្បាក់កន្លែងណាស្អីស្អីដល់ពេលដកយូរយូរទៅសរសៃវារសោះសរសៃទៅសរសៃធំមកខ្យល់វាបុកវានាំឲ្យលំមោះនាំឲ្យតឹងនាំឲ្យចាំងបាននៅទៅគឺសំពីត បើពេលយើងចម្បងយូរយូរយូរយូរយូរយូរទៅចំចាស់វងឡើងដល់ចំសក់វងដល់បានជិនចាក់ទឹកចំរត់រួចទាំងអស់បានចំណូលយើងបែរទៅជារោគនេះជាមេតកជាល្អចំណងយូរយូរយូរទឹកចោលទាំងអស់គូនឡើងលើបាតាំងបាហើយដល់តាំងយូរយូរចំណងទៅលហើយលហើយលហើយក្បាលទៅទឹកជាប្រេជាត្រក តែប្រចាំសកបាលជនវិជ្ជាស្រុតបង្ហើមតិចតិចផ្លូវផ្លូវអ្នកធ្វើតិចតិចផ្លូវផ្លូវបង្ហើមនឹងឃើញឆ្មោឆ្មោឯតាបង្ហើមចូលចេញតែតិចតិចហើយដល់យើងចំណងយូរយូរទៅកែតាមមកចិត្តទៅព្រៃអរគុណថាទៅថៃព្រឺរួមព្រឺស្បែកឆ្អែតចិត្តឆ្អែតកាយមិនដាច់ការក្រៅកាយរីកាយជាកាយកាយរីកាយខលកាយធម្មជាតិ ឲ្យកើតសត្វព្រោះកាយព្រោះចិត្តចិត្តយើងឡើងខាងសមាធិនឹងមកនេះលទ្ធផលនៃការចម្រើនខាងពេញចូលគឺបានចិត្តនឹងមកលោកឲ្យខាងសមាសមាធិចំណឹងហើយសិល5ក្តីសិល8ក្តីសិល10សិលដូចកថាបទ227របស់បកណាទាំងឡាយដែលបានកាន់យកពីសលឹងពីថ្ងៃបុត្រនោះ តាមរនុបរមេអាបរិសុទ្ធធោរខំហើយអាបរិសុទ្ធធោរខំនេះស្អាតអញ្ចឹងអញ្ចឹងគួយសមាធិនឹងបានបន់ផងហើយបានផលស្អាតទៀតបានអានិសង្ឃច្រើនណាស់ហើយយើងសំទៀនខ្លះនេះខ្លះនោះខ្លះសំទៅទៅទៅជាបរិធិកំណោបោះ ដល់ធ្វើបន់បានច្រើនទៅនឹងคลายទៅជាសំភាយបោះនេះសំភាយបរិបទដំណើរធ្វើដំណើរទៅកាន់ទឹកហើយគេកំដិតលុយធ្វើដំណើរទៅតែកាន់ទិសថាធ្វើដំណើរទៅកាន់ទិសនោះទៅដល់ទីផ្សារបកចាយទៅដល់អូតែនបោឲ្យគេទៅហើយទៅសោយទឹកក្នុងគេមានអសិនស្កៃដែលខ្លួនមានលុយជួយគេ គេផឹកគេសុបាយគេដើរបរទេសដោយសារអីឬគេនៅផ្ទះគេសុខគេសុបាយដោយសារដោយសារគេមានសន្ទាយទ្រព្យគេមានលុយយ៉ាងណាបុគ្គលស្លាប់ទៅប្រកាសខាងឈប់ដោយសារជាយើងសង្កេតបំរបស់គេនេះសង្កេតបំបំដែលយើងធ្វើហ្នឹងនេះសមាធិនេះជាតួថប់ ជាតួបនខំជាតួខំខំបនទៀនបនសិលបនទេដែលយើងធ្វើនៅជីវិតចាំបានមកញាត់ទៅចូលក្នុងខំដល់ពេលសេចក្តីស្លាប់ចូលមកដល់វិញ្ញាណនោះចប់បនទាំងអស់ទៅតាមខាងធ្វើដែលមានសមាធិជាខំព្រោះចិត្តសមាធិជាចិត្តនឹងនៅជាចិត្តរងើកន្តើយជាចិត្តមិនចិត្តចង្ទាំងជាចិត្តគ្មានសេចក្តីកង្វល់ នៅជាមួយឪពុកម្ដាយតែអត់ចេះសំពះនៅជាមួយកូនតែអត់ចេះសំពះនៅជាមួយប្តីប្រពន្ធតែចិត្តអត់ចេះសំពះនៅជាមួយការនេះអត់ចេះសំពះធ្វើការអីអត់យ៉ាងណាក៏ចិត្តនៅតែអត់ចេះសំពះចិត្តស្ងប់ស្ងាត់ចិត្តនឹងនៅជាចិត្តប្រងើយកន្តើយព្រោះទុយក៏ផងអឺដល់ចិត្តចឹងចិត្តនឹងវាប្រកបតែអញ្ចឹងធ្វើបងអីទីក៏បានបងច្រើនដែរ ព្រោះយើងជាបុគ្គលបរិសុទ្ធក៏បានជាលើកបរិសុទ្ធទៅបនកម្មតែខ្លាំងមែនទេណាចិត្តយើងក៏សមាធិអ្នកទទួលនឹងក៏សមាធិដូចគ្នាសមាធិបូកនឹងសមាធិចេញសមាធិពីរបានចិត្តណាវិធានទៅលោកកម្លាំងថាទៀនណាដែលបុគ្គលមិនឲ្យបរិសុទ្ធអ្នកទទួលក៏បរិសុទ្ធជាទៀនមានអានិសង្សច្រើនយ៉ាងអស្ចារ្យ ព្រោះអ្នកឲ្យកម្លាំងចិត្តស្ងប់អត់មានលើចិត្តទេសាមហៈហើយអ្នកទទួលពញាចិត្តស្ងប់អត់មានលើចិត្តទេសាមហៈខ្លះឲ្យទានយានឲ្យសំដីប្រកបប្រកែបាយមកចានអីក៏ដោយបានខំច្រើននិងបានអានសំច្រើនស្លាប់ទៅវាប្រទេសទៀតទៅកើតខាងឈូទៅសាចិត្តយើងអប់រំនៅនេះ ណែបនទៅយើងចាក់បនតែងកាយបនតែងទឹកបនយើងចាំបនយើងឆ្នាំបនទៅអូនបនគឺកលបនគឺកលបនគឺបនបាត់បនចិត្តទៅបនរបស់ប្រមូលចូលទៅយករខាងគួរថាអត់មានរបបទៅតាមអន្តរយើងពិចារណាពីការផ្នែកយើងមើលយើងនិយាយទៅអើយគាត់នេះហើយគឺបងមានបានបងនេះប្រកបបងអស់ហើយនៅជាតែប្រកបនឹងបានហើយតែហើយតែមានលោកចេញវិខអត់មានខំបាក់ទេ មិនបានចពុកនិយមន័យបញ្ជាក់ឃើញថាអ្នកធ្វើបន់មកពុកចពុកមិនខំធ្វើបន់ខំតកូនតតាមវល់វាខំវាខំវាចោះវាជាវាឆ្លើសចឹងថាគាត់នឹងចពុកបណ្អស់អត់សមាធិអញ្ចឹងណាធ្វើបន់លក្ខណៈស្រាប់ទៅតតាមរូបបន់អត់ជួយបន់ជួយមិនតរួមយកទោសដាក់ឡានទៅដល់ណា ដូចនៅស្ដាច់នឹងគេហៅតែអបោកទៅបិណ្ឌកណ្ដងស្លាប់ទៅតែបាទមកចិត្តទោសៈយកស្លាប់អញ្ចឹងបានថានេះសមាធិនេះសំខាន់ណាស់ដល់ពេលស្លាប់ទៅទៅកើតជាទេវតាតែសំខាន់ត្រង់ណាទៀតហើយកន្លែងសំខាន់ឲ្យបាទ ផ្លាស់ភ្លាមទៅចែកទៅទេវតាភ្លែបានកើតទៀតនិយាយនិយាយពេញកំងភ្លាមតាតាពេញកន្លោះហើយព្រះអង្គក៏ពេញកន្លោះដែរអឺមិនថាកតាយាយទេព្រះអង្គក៏ពេញកន្លោះដូចគ្នាព្រោះដល់ស្បកកែទេវតាមានលោកសង្ឃដូនជីទៀតទេលោកសង្ឃតែនៅចឹងឯងពណ៌ហ្នឹងដូនជីលាសអហ្នឹងដូចចឹងដែរ ដែលយកពាក្យដើមណាដើមណាក៏ប៉ុន្តែដល់ពេលស្លាប់ពីនឹងទៅទៅតែតាមតួជាទេវតាត្រូវស្លៀកពាក់ប្របាត់បដាជាទេវតាទេវៈត្រូវព្រមគ្រឿងអលង្ការគ្រឿងអចរណៈបបៃកាយតាមកម្លាំងបិណ្ឌបបៃកាយនឹងទៅកាយទេវតាអឺដល់កាយទេវតាទេវតាចំណាយតែមានមានមួយចិត្តថាអោណោ អញបានកែជាទេវតាហាក់ដូចជាបុគ្គលដេញលួសឲ្យដឹងខ្លួនភ្លាមពីកើតទេវតាដោយសារអីដែលទេវតាណាក៏និយាយចឹងដែរឲ្យស្លាប់ទៀតទៅកើតទេវតាតែអ្នកថាចង់អញធ្វើបំអីជាមុនបានមកកើតជាទេវតាក៏ទេវតាអស់បានគិតថាអូយបានធ្វើទៀន បានធ្វើស្គាល់បានធ្វើជានិច្ចកម្មដែលពុទ្ធនិវរប្រស្នាបរៈនៃព្រះជាម្ចាស់កម្មជាតិដែលក្នុងអត្តរៈបានបាត់ក៏គ្រប់ណៃសិលបានពេញវសលពេញលំទាំងអស់បានប្រកាន់គុំធ្វើសមាធិ40អង្គជាងយាយតាអស់ជាង100បានពេញជាងពេញសិលបានមកចារបានធ្វើបំម្លឹងឥឡូវតែតាមជួបានចុះការពីនៅជាមនុស្សនោះ កើតបានចម្រើនចិត្តបានចម្រើនខអីចាស់ទេណាព្រោះទេដើមនេះទៅពីណាមានរោងគុំធ្វើកទៅណាអត់ទេអង្គុយទៅចេញខឲ្យផ្លោផ្លោបើបងណាគ្រូកម្មដ្ឋាននិយាយណាគ្រូកម្មដ្ឋានដែលស្ទាត់ជំនាញមកហើយបងតើតើកើតទៅទេបានទៅនឹកទៅចេញកម្មដ្ឋានចាស់អស់នេះកម្មដ្ឋានដែលយើងចំណងចិត្តហ្នឹងចេញផ្លោផ្លោផ្លោ ចេញកថាខំថាចេញកពីខំបត់ចេញកពីញាំកលិទ្ធិពនីចេញកពីវិសុទ្ធនិកចេញកពីប្រៃប្រោះចាំកថាចេញត្រឡប់វិញចេះទេសនាបាទយ៉ាងបានទេវតាដែលទៅកើតតាមសួនបានខំប្រផាត់បានលោកប្រព្រឹងប្រៃប្រោះលោកប្រព្រឹងវិបស្សនាទៅកើតជាទេវតាអំណាចនៅខាងណា ទេវតានៅក្បែរនោះមានសំណាងធំមានសំណាងណាស់សំណាងយ៉ាងម៉េចសំណាងផងយើងទៅនោះទៅតាមជាងទៅវត្តព្រះផងដល់ជាទេវតាអស់នោះវាខំប្រថាប់ជាងចាស់ជាខំប្រថាប់ឯជាព្រោះវិបស្សនាជាពហុសោដល់ចូលគុណបច្ច័យបដោះលើករលឹកពេញធម៌លោកទេសនាប្រាជ្ញយើងជាទេវតានៅលោកទេសនាប្រាជ្ញ លោកចាំខលោកដឹងខលោកដឹងទៅសំបាក់ដោយចឹងអនាបានសិនទេវតាទៅចំណងដែរអនាបានទេក៏អត់ព្រមទេទេវតាជាមួយចឹងចំណងអនាបានបានដូចជាជាមួយនោះអញ្ចឹងកាយទេវតាទៅមានគ្រូកម្មឋានទៅដែរទៅទៀតហើយយើងតំណាងណាតំណាងធំក៏បានដែរនៅពេលណាដែលយើងបានកើតរួមជាមួយ ធម្មវត្ថុលោកទេសនាជាអាចារ្យកម្មដ្ឋានជាពរុសោត្រត្រឹមបតៃបតបតជាទេវតាបតជាទេវតាយើងទេវតាយើងទៅគឺស្រែក៏អត់គឺស្រីក៏អត់បច្ចកម្មវិនិច្ឆ័យកម្មឧបាកម្មពុទ្ធបើគឺប្រែធ្វើការបានប្រាក់ខែធ្វើពលានទៀតទេទេវតាមានកម្មវិធីតែប៉ុណ្្ណឹងសោតពុខាគួរបរិភោគកម្មចិត្ត បើណាមកចំណងក្នុងការនេះទៅចាយ៉ាងទៅទៅទឹកប្រកបទៅមិនយកកណោទេការគុំទឹកនោះហើយបើទៅការការនេះធေါ်ទៅសមាធិទៅទៅជាមួយនឹងអង្គណាលោកចេះនឹងទៅលោកទេសយ៉ាងណាលោកទៅស្ដាប់ចង់នោះធ្វើចង់តាមជាមួយទៅទៀតទៅគេមិនរវល់នឹងការមកទុកនឹងទៅហើយសំណាងមកទៀតសំណាងដល់ពេលទៅដល់ទៀតដល់ទៅអង្គុយចាំអានដល់ទៀតអត់ វាចាំតាមទេប៉ុណ្ណឹងទៅមានគ្រូកម្មតាមរៀនហ្នឹងដល់ពេលស្លាប់បច្ចេកទេវតាឧទាហរណ៍បច្ចេកទេវតាខាងសាវកិនអាយុ3ក6លានឆ្នាំនេះដល់នៅរហូតដល់3ក6លានឆ្នាំនេះស្លាប់ដល់ស្លាប់ទៅទៅណាជួនកាលក្រោយទេវតាទៅជួនកាលទៅរហូតមហាព្រំណាទៅដល់មហាព្រំ ទេវតាអង្គឯណាដែលបានញ៉ាំកម្មាវជ្រៈអសរកាជម្រះនៅតាមខាងស្លាប់ទៅនឹងទៅបំណងទៅគង់ទេស្លាប់ទៅកើតទេវតាម្ដងទៀតបន្តអាយុក្នុងខាងទេដោយសារកម្លាំងបំសម្បត្តិទេវតាអង្គណាដែលបានញ៉ាំឈាមទឹកក្នុងទេវលោកស្លាប់ពីទេវតាទៅកើតមហាព្រហ្មឧបទានលើទៅទៀត មហាព្រំនឹងបានដោយសារចំណងសង្ខាររហូតដល់បានសម្រេចអនាគមនិបកុលមហាព្រំនោះក៏ផ្លាស់ទៅទៅតែសត្វរបៀបព្រំចំលើទៅទៀតហើយទៅបរិណិព្វាននិព្វាននឹងបាត់ទៅមិនត្រឡប់មកកើតលោកវិញទេនេះយើងយល់ណាចង់ទៅនិព្វានតាមព្រះនឹងក៏បានដែរព្រោះមាននិយាយនិយាយស្ម័គ្រចិត្តទៅនិព្វានផ្សេងផងបាទសូមជើញទៅឆ្លងទៅមកកុំត្រឡប់មកវិញអីកុំមកប្របាក់ពីប្របាក់អីទៅចាស់ ចឹងបើចង់ទៅអញ្ចឹងធ្វើម៉េចតើនៅអំដែនកម្មឋានឯណាដល់ពេលស្លាប់ទៅយកកម្មឋានទៅឋានសួគ៌នោះទៅចម្រើននោះទៅទៅហើយចម្រើននោះហើយគាត់ទៅចម្រើននោះខោតខោតទៅខោតទីទៅលោកគង់មើលទៅទៀតទៅហើយទៅប្រិមត្តជនសុទ្ធវិព្រមទៅសំណាងធំអញ្ចឹងបានគួរតែចង់ហើយគួរតែប្រឹងមែនទេ ហើយបើគេបានកើតតាមទៀនតាមសល់វិញអត់ទេញោមប្រកាសមកចន្លាយហើយពួកទេលើអត់មានកន្លែងធ្វើទៀនអត់មានវត្តអស់កម្លាំងទៀនកម្លាំងសិលហ្នឹងក៏ឡប់ផ្ដុំមកមនុស្សវិញកកាយដីទៀតហើយហើយពេលដើរតកអាយុហ្នឹងវាស្គាល់កម្លាំងទៀនមានកម្មទេវាស្គាល់កម្លាំងសមាធិទេអញ្ចឹងបានប្រគល់លោកគោបែទៀនបានបំច្រើនណាស់តែមិនមកសិល ទាននឹងទៅបានបនច្រើនណាស់តែមិនដល់ទាននេះនេះគឺពុទ្ធកម្លាជាមាជាកម្មមួយមានបទអានុសង្សច្រើនជាងគេនៅក្នុងព្រះពុទ្ធសាសនានេះសំណាងសំណាងមកចាំនិយាយពីសំណាងអត់ដល់ទាំងពលមានគេដែលតែផ្លូវមកកើតជាមនុស្សនឹងមកវិញមកហើយដល់មកវិញមកយ៉ាងម៉េចយកញោមមក គេហៅអ្នកកម្មដ្ឋានជើងចាក់ដល់ពេលមកកើតជានោះអង្គខ្លះមិនបាច់តាមច្បាប់ធម៌អង្គខ្លះមិនបាច់មានគ្រូអាចារ្យទេដល់ថ្ងៃដល់ខែប្រាប់ទៅនឹកពេញធម៌ដឹកពេញបួសបើធម៌បើនៅចេញមកចឹងមកហើយបួសតាមក្រោយទៀតទៅអង្គខ្លះទៅក៏លើមិនទាន់ដល់ថ្នាក់ហ្នឹងទេថ្នាក់ដែរអ្នកដែល ដែលមានធម៌ចេញដោយខ្លួនឯងច្រើនតែត្រឹមគោរិស័កអ្នកប្រាថ្នាជាពុទ្ធភូមិដើម្បីស្វែងរកសមាគមពុទ្ធាហើយលោកបារមីលោកចាស់បាទចាស់ទៅក្នុងសង្សារវត្តលោកទៅដោយស្វ័យប្រវត្តិទំនុកមកដល់ថ្ងៃដល់ខែចឹងទៅលោកនឹកទៅក្បួនធ្វើរបស់ ហើយចូលទៅចម្បានកសិនចម្បានសំខាន់បានឈាមនឹងអតិញហោះហើរលើមេឃចឹងដែរនេះវានិស័យហើយបើយើងមិនដល់ថ្នាក់នឹងទេនឹងត្រឡប់វិញមកកើតកណាមានពុទ្ធសាសនាមានលោកទេសនាមានវត្តទៅវត្តមានតំណាងអញ្ចឹងហើយដល់មកកើតជាមនុស្សមានវត្តទៅវត្តមានកតទេសនាស្ដាំហើយទីបដាធ្វើបដាទៅដល់ស្លាប់ទៅទៅកើតខាងជួរម្ដងទៀតទៅ បើសិនជាបុគ្គលនោះមិនបានពេញបុណ្យកសលទេស្លាប់មកពុញកើតកន្លែងមុខ